សូមជូននេតិសន្តានាព្រះធម៌សូមលោកលោកស្រី អ្នកនាងកញ្ញាអ្នកញោមពិតបរិស័ទទាំងអស់អនុមោទនីស្ដាប់នៅធម្មសាកិច្ឆាការសន្តានាព្រះធម៌ដូចតទៅ សូមអនុមោទនី thank you ណាជាបឋមខ្ញុំកណាសូមនមស្ការក្រាបថ្វាយបង្គំចំពោះវិជុំ3នៃព្រះត្រៃរតដ៏សេចក្តីគ្រប់កេថ្លាដ៏ខ្ពង់ពោះដែលលោកសូមក្រាបថ្វាយបង្គំចំពោះគុណម្ចាស់វិធារានធិរៈគ្រប់ព្រះអង្គដ៏សេចក្តីគ្រប់កេថ្លាសូមចម្រើនពរលោកលោកស្រីនាងកញ្ញាខ្ញុំពិតបរិស័ទទាំងអស់មេត្តាចូលរួមអនុមោទនាស្ដាប់នៅធម្មសាកិច្ឆាដែលមានការផ្សព្វផ្សាយជារៀងរាល់ថ្ងៃសុខប្រចាំថ្ងៃសុខនេះគឺថ្ងៃសុខ ដើម្បីកើត300ខែកដឹកឆ្នាំខាលចត្វាស័កពុទ្ធសករាជ2566ត្រូវនៅថ្ងៃទី11ខែវិច្ឆិកាឆ្នាំ2022សូមស្វាគមន៍ប្រិយមិត្តទាំងអស់មកជួបក្នុងកម្មវិធីនេតិសន្តានាប្រធោប្រចាំ ថ្ងៃសុក្រជាកម្មវិធីសន្ទនាវធរដែលពោលរៀបរាប់ឬក៏ប្រធានបទស្ដីអំពីវត្តបញ្ញកិរិយាវត្ថុ 3ប្រការទី5ទី6យើងសន្ទនាមកដល់ពេលនេះគឺក្នុងប្រធានបទថ្មី គឺជាជែកសន្ទនាក្នុងសន្និធរប្រចាំថ្ងៃសុក្រនេះគឺយើងមានការចូលរួមពីគុណចាស់មួយព្រះអង្គនិងឧបាសិកាម្នាក់ចាសសូមស្វាគមន៍ប្រិយមិត្តទាំងអស់មកចូលក្នុងកម្មវិធីនេតិសន្ទនាពធនេះសូមស្វាគមន៍ជាមួយនឹងគុណចាស់ចន្ទជុតតនិមន្តគុណនៅក្នុងវត្តធម្ម រស្មីរតនសាមគ្គីទីក្រុងព្រីស្បិនដោយសេចក្តីគោរពជ្រះថ្លាហើយនឹងសូមស្វាគមន៍យកបាសិកាន10សវណ្ណមកពីខាងទីក្រុងភ្នំពេញមកចូលក្នុងកម្មវិធីសន្ទនាវធយរបស់យើងផងដែរថ្ងៃនេះយើងបានជួបជុំគ្នាសាជាថ្មីបន្ទាប់ពីកិច្ចការរវល់ កថានទានរវល់រៀងរៀងខ្លួនទៅដូច្នេះហើយកិច្ចការងារសន្តិភាពធនហ្នឹងក៏សក៏ផ្អាកអស់មួយប្រហែលសប្តាហ៍ទៅដូច្នេះសូមវិលមកជួបក្នុងកម្មវិធី សន្តិភាពធនជាបន្តអឺខានសន្តិភាពទៅនិយាយតែដូចអាចប់ចប់មកយ៉ាងម៉េចទេដូច្នេះសូមប្រកេនទូនន្ទីឲ្យគុណចាស់ចន្ទជុតតោមេត្តាធ្វើសេចក្តីផ្ដើមពីព្រោះយើង សន្តានាខាន ប្រហែលជា2សប្តាហ៍ហើយឲ្យបានចូល ដូច្នេះគុណចាស់ហាក់ដូចជា មានក្តីសុខសុខសុខសុខទុក្ខយ៉ាងណាដែរគុណចាស់សុខសប្បាយដែរទេទៀតសូមធ្វើឲ្យប្រកេតណាអូខេឥឡូវគុណចាស់ណាប្រកេនទូនាទីជាអ្នកផ្ដើមតែម្ដងទៅគុណចាស់សូមនិមន្តទៀតយ៉ាងដូចខាំតែមួយសប្តាហ៍ដែរអស់ខាំមួយសប្តាហ៍ទេ ណាបើផ្លេចទៅវល់ច្រើនពេកទៀតហើយរវល់បោះហើយក៏រវល់វល់បោះហើយដូចជារវល់កិច្ចការងារប្រសង់កិច្ចការងារវត្តអ្នកបោះគេថាអ្នកបោះមាននៅធុរៈតិចมันសូវរវល់ដូចក្រហត់ទេដល់ពេលជួបអ្នកបោះលឺរវល់រវល់អញ្ចឹងដូចលេង ចង់ហ៊ានបោះទៅនេះ គាត់ចាស់ដូចអត់អីទេគាត់ចាស់ដូចអត់មានរវល់ទេគាត់ចាស់ជាជារហូតចឹងហើយវល់ម្ដងការទេទៀតណាសម្រាប់អឺរៀនធោព្រឹទ្ធធោវល់ច្រើនពេកហ្នឹងរកពេលសឹងបានប្រយ័ត្នតាបានអាយុវែងទេណាណាទៀតចឹងជាបឋមខ្ញុំបកណាសូម នមស្ការចំពោះគុណព្រះរតនៈទាំង3ដោយសេចក្តីគោរពជ្រះថ្លាសូមនមស្ការគុណចាស់សវណ្ណបញ្ញោ ដោយសេចក្តីកោតក្រែងនៅដលិតណាខាងជួរមួយតបដានមស្ការប្រធេរានុធេរៈគ្រប់ព្រះអង្គហើយសម្រាប់ពរញាតិញោមអស់គ្នាចូលស្ដាប់ប្រធមតាមការឡាយ ឃើញបានពី3នាក់ណាហើយនឹងសម្រាប់បងខ្ញុំបាសការនប់សវណ្ណបាទក្រាសាធុបន្តផ្សាយវធោស្មើនេះម៉ោង7 9នាទីយប់នៅ Brisbane នៅស៊ីដនីម៉ោង8 9នាទីយប់ដែលខុសគ្នាមួយម៉ោងនៅឯខាងប្រទេសកម្ពុជា យើងនោះម៉ោង4 9នាទីល្ងាចបាទ ចឹងកម្មវិធីសន្ទនាប្រធัวនៅក្នុងរាត្រីប្រចាំថ្ងៃសុក្រនេះអឺស្ថិតនៅក្នុងថ្ងៃ300ខែកណ្ដាប់ឆ្នាំខាលចត្វាស័កពុទ្ធសករាជ2566ត្រឹមថ្ងៃថ្ងៃសុក្រទី11ខែវិច្ឆិកាឆ្នាំ2022 បន្តទៅទៅខ្ញុំប្រកាសណាសមាភិបនឹងបានកាសរតនីវិធានបតខាងដើមមកមកអឺសំដែងសង្ខេបហើយយើងបាន ចូលដល់ការសន្ទនាពធជាបន្តកម្មវិធីសន្ទនាពធប្រចាំថ្ងៃសុខប្រធានបទគឺនៅក្នុងបញ្ញកិរិយាវត្ថុ10ហើយ បញ្ញកិរិយាវត្ថុមានន័យយ៉ាងណាយ៉ាងណាក៏យើងបានសន្ទនាមកយូរហើយណាច្រើនខែហើយដែរតែចូលមួយឆ្នាំម្ដងសន្ទនាបញ្ញកិរិយាវត្ថុនេះណាមានបានចំណាំខែដែរព្រោះយើងសន្ទនា ការពីទានវិយៈនិងសៃលវិយៈហ្នឹងច្រើនណាស់ច្រើនច្រើនច្រើនខែហ្នឹងហើយចូលចូល2ឆ្នាំទេទៀត អូ2ឆ្នាំហើយណា2ឆ្នាំតែមួយមួយសប្តាហ៍បានតែមួយរាត្រីមួយរាត្រីណាអញ្ចឹងក្នុង ពុញកិរិយាវត្ថុវត្ថុជាទីកន្លែងសម្រាប់បំពេញបុណ្យណាមាន10ប្រការមាន10យ៉ាងអីចឹងទៅក៏យើង ដាក់តាមនឹងទៅទី1ទានវិយៈបនដែលសម្រេចដោយការឲ្យទាន ទី2សីលវិយៈបនដែលសម្រេចដោយការរសាសិលទី3ភាវនាវិយៈបនដែលសម្រេចដោយការចម្រើនភាវនាទី4អបច្ច័យនវិយៈបនដែលសម្រេចដោយការគោរពណាគោរពអនុមតូនទី ទី5វយវចមយៈបនដែលសម្រាប់អំពីការខ្វល់ខ្វាយក្នុងកិច្ចការងារជាកុសលផ្សេងផ្សេងហើយទី6បតិទានវយៈបនដែលសម្រាប់អំពីការចែកចំណែកបនអ្នកដតីទីទី7បតានមោទនាមយៈបនដែលសម្រាប់អំពីការអនុមោទនាបនរបស់អ្នកដតីហើយទី8ធម្មតេសនាមយៈ ណាបនដែលសម្រេចដោយការសម្ដែងនៅប្រធោទី9ធម្មសវនវយៈបនដែលសម្រេចដោយការស្ដាប់ប្រធោណាហើយនៅទី10យត្ថុជុកម្មមយៈបនដែលសម្រេចដោយការ ធ្វើទិដ្ឋិឲ្យត្រង់គឺឲ្យយល់ឃើញត្រូវទៅចឹងនៅក្នុងការសន្ទនាគឺយើងបានមកដល់ បញ្ញកិរិយាវត្ថុទី6បតិទានមយៈបនដែលសម្រាប់អំពីការចែកបនអ្នកដតីឬក៏បនដែលកើតអំពីការចែកបនអ្នកដតីហើយយើងបានសន្តានានៅប្រធានបទទី6នេះឬក៏មេតិកាមេតិកាទី6នេះកន្លងទៅកន្លងទៅមួយមួយសប្តាហ៍ហើយ ណាមួយសប្តាហ៍អីគឺសប្តាហ៍បន្ទាប់ពីសប្តាហ៍កន្លងទៅហ្នឹងសប្តាហ៍កន្លងទៅហ្នឹងយើងអត់បានសន្ទនាដោយសារតែ មានធុរៈកម្មវិធីបុណ្យកឋិនទាននៅខាងរតនារាមកំចាស់សវណ្ណបញ្ញោណាយើងបានសន្ទនាអំពីបតិទានមយៈគឺចូលដល់ រាត្រីត្រីនេះជាសប្តាហ៍ទី2ហើយសប្តាហ៍មុនក៏យើងបានសន្ទនាច្រើនដែរណាបានគួសមដែរសប្តាហ៍មុនទី2ដែលយើងបានលើកអំពីប៉ុនដែលកើតអំពីការចែកប៉ុនណាប៉ុនកើតអំពីការចែកប៉ុនហ្នឹងហើយតែយើងស្ដាប់ទៅយើងឆ្ងល់ដែរថាចុះបានប៉ុនចែកគ្នាយ៉ាងម៉េចចែកក្នុងចែករបៀបណា ហេតុអីបានជាបានសម្រេចនៅបនទៀតណាយើងស្ដាប់ទៅយើងហាក់ដូចថាការចែករបស់ដតីដតីជារបស់ក្រៅខ្លួន មើលឃើញចាប់បានអញ្ចឹងទៅដូចជាស្រួលចែកគ្នាណាស្រួលចែករំលែកគ្នាដល់ដល់ប៉ុនមើលអត់ឃើញសោះណា មើលអត់ឃើញប៉ុន្តែអាចចែកគ្នាបានដែរនោះណាជាចំណុចដែលយើងលើកយកមក សន្តានានៅរាត្រីនេះបន្តទៀតគាត់ណាជាការពិតណាស់បើយើងនិយាយឲ្យស្រួលស្ដាប់ទៅថាបើយើងចង់ឲ្យអ្វីដល់អ្នកដតីលុះត្រាតែយើងមានរបស់នោះនៅ ក្នុងដៃសិនណាយើងចង់ឲ្យរបស់ណាក៏ដោយដល់អ្នកដតីក៏ត្រូវចាំបាច់ត្រូវមានរបស់នៅក្នុងដៃយើងសិនណាដោយបាសិកានប់សវណ្ណក៏ចង់ ដាក់បាតប្រសងអញ្ចឹង នៅមុខផ្ទះអីចឹងលុះត្រាតែមានតេយ្យធរបានដាក់បាបប្រសង់បានណាដែលហៅថាធ្វើទៀនដាក់បាបប្រសង់ណាដូចជាមុននេះលើថាអឺម្ដាយឈឺហើយនឹងប្រសង់និមន្តបិណ្ឌបាតអញ្ចឹង ដើម្បីឲ្យម្ដាយបានធ្វើទៀនក៏និមន្តប្រសង់ចូលមកក្នុងផ្ទះដោយអនុគ្រោះ ដើម្បីអនុគ្រោះដល់ម្ដាយឈើចឹងទៅដើម្បីគាត់បានធ្វើទានដូច្នេះវាត្រូវមាននៅតយធននោះឯងដែលជាវត្ថុទានសម្រាប់យើងបូជាសម្រាប់យើងដាក់បបសង្ឃព្រោះការធ្វើទានវាត្រូវមាននៅវត្ថុ3ប្រកបចំពោះមុខទី1គឺសេចក្តីជ្រះថ្លាទី2គឺទ្រព្យសម្បត្តិដែលយើងមានតាមគួរទី3បរិគិអកៈ គឺប្រសង់អ្នក ទទួលឬមួយក៏បដិគិអកអ្នកមានសិលក្តីអ្នកមិនមានសិលក្តី ដែល ជាអ្នកទទួលហ្នឹងគឺដល់ព្រមហ្នឹងថាអឺដល់ព្រមដោយវត្ថុទាំង3ហ្នឹងវិជ្ជាខ្លីវិញមកទី1គឺសេចក្តីជ្រះថ្លាទី2គឺតយធម៌ដែលយើងមាន ទី3បដិបដិគិអកអ្នកទទួលទានណាតែដល់ព្រមអញ្ចឹងបើយើងមានសទ្ធាហើយ យើងជ្រះថ្លាហើយយើងមានប្រសងបិណ្ឌបាតហើយបើយើងអត់មានតេយ្យធម៌ទេក៏មិនអាចធ្វើទៀនកើតដែរមិនអាចធ្វើទៀនកើតដែរគាត់ថាដោយយើងដាក់ទៀនដល់អ្នកដតីអីចឹងតើតែយើងមានរបស់ក្នុងដៃជារួមមកយើងចង់ធ្វើអ្វីក៏ដោយដែលយើងចង់ធ្វើប៉ុនអ្វីក៏ដោយគឺថាចាំបាច់ត្រូវតែមានរបស់ណានៅក្នុងដៃបើយើងចង់ឲ្យអ្វីដល់អ្នកដតី ណាឧទាហរណ៍ដូចជាអឺគុណចាស់សវណ្ណបញ្ញោណានៅរតនារាមអីចឹងបាទពេលដែលខ្ញុំកណាទៅម្ដងម្ដងប្រគេនតែប្រគេនភេទជ្ជៈអីចឹងបើតើតែមានរបស់ហ្នឹងនៅ នៅចិត្តដៃឬក៏នៅក្នុងដៃតែប្រកេតបានបើសិនជាអត់មានរបស់នៅក្នុងដៃទេมันអាច ប្រកេតបានទេចង់ប្រកេត មកអញ្ចឹងចង់ប្រគៀនភេទជ្ជៈអញ្ចឹងឯងប៉ុន្តែអត់មានធ្វើម៉េចអញ្ចឹងវាតែអត់ហ្នឹងហ្នឹងហើយបើអត់មានទេអត់ហើយណាតែបើថាមានហ្នឹងគឺយកមកប្រគៀនបងណានេះគ្រាន់តែចង់បញ្ជាក់ឡើងវិញ ថា យើងចង់ឲ្យរបស់ណាដល់គេក៏ដោយបើសិនជាយើងមានតែចិត្តល្អហើយមិនមានរបស់អីគេនោះក៏មិនអាចសម្រេចទៅជាបនដែរណា មានតែចិត្តល្អហើយប៉ុន្តែយើងវាមិនមែនរបស់អីឲ្យទៅគេអញ្ចឹងក៏វាមិន សម្រេចទៅជាទៀនដែរណាមិនសម្រេចទៅជាទៀនដែរនឹងវាជាការពិតណាស់ដែលយើងអឺសិក្សាអំពីសភាវៈពិតដែលកើតជីប្រកាសនៅក្នុងពេលហ្នឹងណានៅក្នុងបញ្ញកិរិយាវត្ថុ10យើងនិយាយទៅតាមមេតិកាមួយមួយមួយមួយមួយមួយទៅ បនណា ដែលសម្រេចដោយការធ្វើរបៀបណាហ្នឹងគឺយើងអឺអាចយកមកវិភាគយកមកវេជ្ជេកណាយកមកបែងចែកទៅតាមមេតិកានីមួយនីមួយអញ្ចឹងយើងមិនពិបាកយល់ទេណាមិនពិបាកយល់ទេពេលណាអញ្ចឹងដល់ពេលដែលយើងនិយាយថា យើង មាននៅសេចក្តីជ្រះថ្លាហើយយើងចង់ធ្វើ យើងចង់ធ្វើទៀនហើយក៏ប៉ុន្តែបើសិនជាយើងមិនមាននៅទេយធម៌ទេ យើងមិនអាចធ្វើទៀននឹងបានយើង មានសេចក្តីជ្រះថ្លាហើយយើងចង់រក្សាសិលតែបើយើងមិនទៅរក្សាទេក៏អត់បានសិលដែរយើងមានសេចក្តីជ្រះថ្លាហើយយើងចង់ទៅធ្វើចម្រើនភាវនាប៉ុន្តែបើយើងអត់ទៅទៅចម្រើនទេក៏អត់បានសម្រេចជាបនអីនៅការធ្វើភាវនានោះដែរយើងក្រែចង់ណាក្រែចង់យ៉ាងណាអ បច្ច័យនៈក្តីវិយវចៈក្តីរហូតដល់បតិទាននេះវិយៈនេះការចែកបុណ្យអ្នកដតីនេះក្តីយើងចង់ចែកបុណ្យគេវត្តតែយើងធ្វើបុណ្យឲ្យហើយសិនតើយើងធ្វើបុណ្យឲ្យសម្រេចសិនបានយើងអាចចែកបុណ្យដល់អ្នកដតីបានបើយើងមិនអាចមិនបានធ្វើបុណ្យឲ្យសម្រេចសិនទេយើងមិនអាចចែកបុណ្យដល់អ្នកដតីបានទេណាវត្តតែមានបុណ្យនៅក្នុងនៅក្នុងចិត្តសិនព្រោះបុណ្យជានាមធម៌ ទោះបីយើងមើលតាមផ្លូវភ្នែកមិនឃើញក៏ប៉ុន្តែ យើងអាចយល់ដឹងបានដោយបញ្ញាយើងអាចយល់ដឹងបានដោយបញ្ញាចក្ខុណាប្រប៉ុនជានិមធោយើងត្រូវប្រើបញ្ញាដែលជានិមធោដូចគ្នាទៅយើងអាចយល់ដឹងបានព្រោះណាដូចជាអឺលោកសំដែងអំពីតេរោគាត់អសោតការចែកប៉ុនក្តីសំដែងអំពីអឺ អឺម្ដែងពីជាអនុសរនៃសូត្រជាអនុសរនៃព្រាមធ្វើបនឧទ្ទិសដល់ញាតក្តីក៏ដូចជាយើងសិក្សានៅក្នុងពេលតវត្ថុផ្សេងផ្សេងដែលមានរឿងតកតងជាមួយនឹងការចែកបនដល់អ្នកដទៃអញ្ចឹងវាតតែធ្វើបនឲ្យសម្រេចសិន ទើបអាចចែកបនដល់អ្នកដទៃនោះទៅបានណាឲ្យគេអនុមោទនាបននោះ ណាតែដឹងដូចបានលើពីរឿងចូលដល់សថ័យប្រែតអីចឹងណាតែណាចូលដល់សថ័យប្រែតណាគឺថាពេលដែលហោះរំលងនគររាជក្រឹសព្រះជាអាចិតសតវេទៅឲ្យបត់ហ្នឹងកំពុងទៅដល់ជាក្រមទៅមុខទៅមកហ្នឹងឃើញចូលដល់សថ័យប្រែតហោះក្បាលតកោទៀតតែស្មានដល់បព្វជិតសួរទៅថាខ្លួនគាត់ហ្នឹងមកជាសថ័យវិជាតិមុនដល់បានធ្វើបន់ឲ្យសោះណាស្លាប់ទៅទៅគាត់ប្រែត មានអីអាក្បាលក៏អត់សក់ណាខ្លួនហ្នឹងក៏គ្មានសាច់ឈាមអីមានតែឆ្អឹងសរសៃរវាងរវាមស្គមក៏ប្រឹងហើយទៅកាន់អន្តកៈវិន្ទនគរកូនហ្នឹងធ្វើបន់មួយពួកអាចារ្យមួយពួកនិក្រុនអញ្ចឹងគិតថាទៅដើម្បីបានអនុមោទនាបន់របស់កូនប៉ុន្តែកូនធ្វើបន់ជាមួយអ្នកអត់មានសិលក៏មិនបានអនុមោទនា ណាព្រះជាជាតិតសតវេទហើយបុត្រហ្នឹងក៏បានប្រាប់ដែរថាអ្នកឯងទៅបានអនុមោទនាក្តីមិនបានក្តីចាំមកប្រាប់ដល់យើងផងណាពេលដែលចូលសទ្ធិប្រែតមិនបានបនមិនបានអនុមោទនាបនពីកូនព្រោះកូនធ្វើបនជាមួយអ្នកអត់ស្គាល់ចឹងទៅក៏បានមកប្រាប់ដល់ព្រះជាជាតិតសតវេទហើយបុត្រវិញទៅហើយចិត្តសតវេទហិបុតហ្នឹងក៏បានសួរថាចុះយើងអាចជួយអីដល់អ្នកឯងបានណាយើងចង់ យើងធ្វើយ៉ាងម៉េចដើម្បីជួយឲ្យអ្នកឯងបានសម្ពុតស្លៀកពាក់បានអាហារបរិភោគបានអីអីចឹងណាអាចិត្តសតុមិនតន់យល់ធោដែរមិនតន់ដឹងដែរពេលនោះចូលដល់សថៃព្រឹកប្រាប់ឲ្យបើសិនជា មហាបពិតចង់ជួយដល់ខ្ញុំតើតែមហាបពិតនឹងយកនៅតយធោទាំងអស់នោះ ទៅធ្វើឲ្យបានសម្រេចជាបនសិនបានសម្រេចជាបនសិនបានមហាបពិតអាចជូនជាបនហ្នឹង ដល់ខ្ញុំខ្ញុំអនុមោទនាប៉ុននោះនឹងបានសម្រេចនៅសម្បត្តិបានសម្រេចទៅជាបានសម្រេចនៅសម្បត្តិមាននៅអាក៏អោស្លៀបព្រាមាននៅអាហារបរិភោគជាដើមនឹងហើយបានព្រះជានឹងចាត់ចែងទៅយធោទៅធ្វើប៉ុននឹងទៅធ្វើទៀននឹងសំខាន់គឺតើតែព្រះជានឹងបានធ្វើប៉ុនឲ្យហើយសិនឲ្យបានសម្រេចជាប៉ុនសិនទៅយកប៉ុននឹងឯងទៅចែកដល់ចលស្ថិប្រេតនឹង ហើយគាត់ថាហេតុអីបានជាគាត់ហេតុអីបាន ជាបរិជានឹងគិតគូបើធ្វើបន់ប្រទេសជនប្រែតហ្នឹងបើប្រែតមិនមែនញាតផងហ្នឹងណាប្រែតមិនមែនញាតមិនមែនបងប្អូនរបស់គាត់ផងហ្នឹងរបស់ប្រជាផងហ្នឹងថាមកកំពី ប្រជានឹង មានចិត្តបនមួយទៀតដែលហៅថានេះណាបតិទាននេះនេះមានបំណងចង់ចែកបនដល់ចូលសតិប្រែតហ្នឹង ដោយសារមាននៅករណាធរតែមាននៅករណាមាននៅសេចក្តីទុករបស់សត្វហ្នឹងមកជាអារម្មណ៍ណាមានសេចក្តីទុករបស់ ប្រែតហ្នឹងមកជាអារម្មណ៍ឃើញប្រែតលំបាកអញ្ចឹងក៏អាណិតហើយ មហាកុសលក៏កើតឡើងថាចោយើងអាចជួយអីដល់អ្នកឯងបាន យើងជួយដល់អ្នកឯងដោយវិធីយ៉ាងណាណាហើយ ប្រែតហ្នឹងក៏បានប្រាប់ទៅថាបើមហាបពិតចង់ជួយដល់ខ្ញុំយកតយធัวយកសម្ពុតយកអាហារជាដើមទៅប្រគិនដល់ប្រសងផងទៅហើយបានសម្រេចជាបនហើយចាំឧទ្ទិសឲ្យខ្ញុំនេះបតិទានអ្នកមយៈនេះចាំចែកបនដល់ខ្ញុំទៅខ្ញុំអនុមោទនាបនហ្នឹងហើយនឹងបានដល់សម្បត្តិទាំងនោះយកមកបរិភោគប្រើប្រាស់ព្រះជាក៏ធ្វើទៅដោយចិត្តអនុគ្រោះនឹងឯងទៅណាអញ្ចឹងមហាកុសលដែលកើតឡើងក្នុងការធ្វើទាន អាហ្នឹងមួយឡែកផ្សេងទៅមហាកុសលដែលកើតឡើង ក្នុងការចែកបនដល់ប្រែតហ្នឹងមួយមួយឡែកផ្សេងទៅអត់ដូចគ្នាទេទេណាអត់ដូចគ្នាទេណាចិត្តបនកើតផ្សេងគ្នាទៅមហាកុសលជីវ័នដែលកើតឡើង ក្នុងបតិទេនវយៈនេះគឺយកបនដែលបានដែលយកបនដែលខ្លួនបានធ្វើហើយនោះមកបអឲ្យគេមកចែកគេណាមកចែកគេហើយអត់មានអឺអស់បននឹងទេ ហើយក៏អត់មាន រំលោះបននឹងសំបីបន្តិចក៏អត់ទេបននឹងឯងគឺមានតែចម្រើនឡើងកើនឡើងទ្វេដងទៀតណាកើនឡើងទ្វេដងទៀតណាបើសិនជាគាត់ចាស់ញាតញោមធ្វើបនអ្វីមួយហើយបានធ្វើទៀនក្តីរសាសិលក្តីចម្រើនភាវនាក្តីដែលចែកបនគេចែកអីចឹងទៅអាហ្នឹងក៏ឈ្មោះថាបັດទេទៀនអ្នកមយៈដែរណាឈ្មោះថាបັດទេទៀនអ្នកមយៈដែរ ណាបនអ្វីក៏ដោយឲ្យតែយើងធ្វើរួចហើយ យើងធ្វើបានសម្រេចហើយ យើងចែកបននោះដល់អ្នកដតីនឹងគឺថាឈ្មោះថាបតិទានបយៈទាំងនឹងខ្ញុំណាត់ថ្មអធិប្បាយសេចក្តីខាងដើមប៉ុណ្ណឹងសិនចុះទុកមកទុកពេលវេលាសន្ទនាវធោបន្តណាហើយបើគុណចាស់ញាតិយោមមានសំណួរសាកសួរទាំងមានសំណួរកាន់តែច្រើនកាន់តែល្អទាំងនឹងសូមបញ្ជាក់ប្រកេនជូនខាងដើមប៉ុណ្ណឹងសិនចាស់ទាំងណាសូមអនុមោទនី ណាសាធុសាធុអរគុណណាស់ទាំងត្រង់ចំណុចហ្នឹងញោមបាសិកានប់សវណ្ណប្រហែលជាបានយល់ច្រើនហើយសព្ទាមុនយើងក៏បានច្រើនរបៀបចែកបនជូនបនហ្នឹងអឺយ៉ាងណាយ៉ាងណាសូមឲ្យញោមសវណ្ណហ្នឹងមេត្តាអត្ថាធិប្បាយបន្ថែមឬក៏មានកន្លែងណាគួរតែលើកឡើងសូមអញ្ជើញលើកឡើងសិនចាំវគ្គចុងក្រោយយើងសន្ទនាធម៌ទៀតសូមអរគុណញោមសវណ្ណជើមជើញ កណាសាធុសាធុសាធុកណាអរគុណគុណចាស់ជាបឋមកណាសូមនមស្ការក្រាបថ្វាយបង្គំពុទ្ធរតនៈធម្មរតនៈសង្ឃរតនៈដល់ដល់កម្ពុជាលើលោកហើយជាបឋមកណាសូមនមស្ការក្រាបថ្វាយបង្គំព្រះអង្គគ្រូគ្រប់គ្រប់ព្រះអង្គជាពិសេសក្រាបថ្វាយបង្គំព្រះអង្គគ្រូដែលមានអវត្តមាននៅក្នុងការឡាយ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 ចំណាយបុណ្យនេះគណៈសូមលើកប្រគេនព្រះអង្គគ្រូគ្រប់ព្រះអង្គជាពិសេសលើកបុណ្យប្រគេនដល់ព្រះអង្គគ្រូដែលនៅដែលមានវត្តមាននៅក្នុងការឡាយហើយជូនបុណ្យដល់បងប្អូនជនរួមជាតិទាំងអស់ជូនបុណ្យដល់មនុស្សលោកទាំងអស់និងសពសត្វទាំងអស់ឲ្យបានចំណាយបុណ្យស្មើស្មើនឹងគណៈគណៈអរគុណណាស់គុណចាស់អឺដូចគុណចាស់ព្រះអង្គគ្រូទ្រង់អឺលោកមានសង្ឃដីកាអញ្ចឹងយើងបានឈ្មោះមួយទៀតហើយ នៅក្នុង សប្តាហ៍មុនយើងបានស្គាល់បតិទានការចែកបុណ្យការឧទ្ទិសបុណ្យការជូនបុណ្យសម្រាប់ដោយការដោយការបុណ្យដែលបានសម្រាប់ដោយការជូនបុណ្យនិងឧទ្ទិសបុណ្យហើយចែកចំណាយបុណ្យសប្តាហ៍ទី2នេះគឺយើងកាន់តែយល់ច្បាស់ឡើងច្បាស់ឡើង នៅបតិទានថាទាន មានសារៈសំខាន់បែបណាអញ្ចឹង យើងត្រូវតែយល់ឲ្យច្បាស់ព្រោះបតិទានហ្នឹងជួយ បានដល់ខ្លួនបានដល់ខ្លួនឯងហើយបានដល់អ្នកនៅរស់ហើយបានដល់អ្នកចែកឋានអញ្ចឹងបតិទានគឺជាទានមួយដ៏សំខាន់ណាជាទានមួយដ៏សំខាន់ពិតមែនដែលដោយព្រះអង្គទូលមានសង្ឃដីកាមកអញ្ចឹងពិតមែនតែมันមានរូបរាងដូចដូចគ្នាយើងចែករបស់ហូបឬមួយចែកអ្វីអ្វីវត្ថុដែលឃើញរូបពិតពិតហ្នឹង គឺអត់ដូចទេការបតិទានការឧទ្ទិសបុណ្យការចាយចំណបុណ្យហ្នឹងហើយការជូនបុណ្យហ្នឹងមានតែសពបញ្ញូយាននេះគឺធគឺមានតែព្រះសម្មាសម្ពុទ្ធដែលបរមគ្រូនៃយើងលោកមានបញ្ញាលោកមានសពបញ្ញូយានថាវត្ថុទាំង10ហ្នឹងចូលមានការចាយចំណែកបុណ្យបតិទាននៅក្នុងហ្នឹងដែរគឺការជូនបុណ្យ បានអានិសង្សច្រើនដូចគ្នាអញ្ចឹងវត្ថុទាំង10ហ្នឹងជាវត្ថុនៅក្នុងសាសនាចឹងមានតែសពញូញៀនទេដែលដឹងចឹងហើយបានជា ព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងនឹងប្រអងលោកបញ្ញត្តិនៅវត្ថុទាំង10ឡើងដើម្បីអីដើម្បីឲ្យយើងបដិបត្តិឲ្យយើងបានអានិសង្សបានបានធ្វើនៅកុសលដើម្បីឲ្យរួចផុតចាកទុកទោសទាំងពួង ចឹងបតិទានការចែកបុណ្យការជូនបុណ្យការឧទ្ទិសបុណ្យទានសិលភាវនាដែលយើងបានធ្វើហើយភាវនាដែលយើងបានធ្វើទានសិលភាវនាដែលយើងបានធ្វើបរិសុទ្ធហើយហ្នឹងដោយព្រះអង្គគ្រូលោកសំដែងអញ្ចឹងមានមានចិត្តជ្រះថ្លាមានវត្ថុទាន ហើយនឹងបដិគិហកៈដែលជាអ្នក មានសិលហ្នឹងទទួល មានតែ3នឹងហើយបងប្អូនបើសិនតែយើង ខ្វះការចែកបុណ្យនិងខ្វះការឧទ្ទិសបុណ្យ និងខ្វះការជូនបុណ្យក៏បុណ្យយើងមិនសម្រេចនៅអានិសង្សច្រើនដែរទោះបីយើងមានវត្ថុទានទោះបីយើងមានបដិគិហកៈឬមួយសេចក្តីជ្រះថ្លាយ៉ាងណាក៏ដោយកាលណាយើងធ្វើហើយយើងបានតែចំណាយបុណ្យតែម្នាក់យើងទេក៏ប៉ុន្តែវល់អ្នកមានចិត្តបុណ្យទាំងឡាយហ្នឹងគាត់យល់ដឹងគាត់យល់ដឹងថាទានសិលភាវនាដែលគាត់បានធ្វើហើយ គឺជាបតិទាននឹងគឺជាទានមួយដ៏សំខាន់ដោយគាត់យល់គាត់គិតគាត់មានបញ្ញាគាត់យល់ដឹងគាត់ថារបស់ទាំងអស់ហ្នឹងអាចមិនត្រឹមតែជួយខ្លួនឯងទេគឺជួយអ្នកដទៃទាំងអ្នកផ្នែកនៅរស់និងទាំងផ្នែកអ្នកស្លាប់បានបានដោយពិតពិតតែម្ដងអញ្ចឹងការដែលអ្នកមានបញ្ញាហ្នឹងគាត់យល់ថាអឺ កាលណាយើងធ្វើបុណ្យសម្រាប់ហើយហើយយើងជូនបុណ្យដោយមេត្តាដោយទុនភ្លុនបានព្រមដោយការយល់ដឹងឃើញទេព្រមដោយការយល់ដឹងទានសិលភាពនេះដែលយើងបានធ្វើហើយគឺយើងគឺយើងគឺអ្នកមានបញ្ញាហ្នឹងអ្នកមានចិត្តបុណ្យហ្នឹងគាត់គិតថាมันអាចទទួលយកតែម្នាក់ឯងទេត្រូវចែកចំណែកបុណ្យហ្នឹងដល់អ្នកដទៃផងទើបបុណ្យរបស់គាត់មហាកុសលដែលកើតឡើងហ្នឹងកាន់តែខ្លាំងឡើងខ្លាំងឡើងហើយទី2ទៀតគាត់គិតថាធ្វើឲ្យសពសត្វហ្នឹងមានប្រយោជន៍សម្រាប់ ដល់រូបគាត់នឹងធ្វើឲ្យសពសត្វនឹងមានប្រយោជន៍ទីទី3ធ្វើឲ្យសពសពសត្វនឹងរួចផុតចាក់ទុកទុកទាំងពួងហើយទី4នឹងធ្វើឲ្យសពសត្វទាំងអស់នឹងបាននៅសេចក្តីត្រេកអរជ្រះថ្លា ពីគាត់អញ្ចឹងអ្នកមានចិត្តបុណ្យទាំងឡាយហ្នឹងគាត់មានសេចក្តីជ្រះថ្លាអញ្ចឹងគាត់មានបញ្ញាអញ្ចឹងធ្វើយ៉ាងណា ដើម្បីឲ្យចំណាយបុណ្យហ្នឹងកាន់តែ ខ្លាំងឡើងខ្លាំងឡើងមហាកសលហ្នឹងកាន់តែកើនឡើងកើនឡើងហើយក្នុងខណៈដែលគាត់កំពុងធ្វើហ្នឹងណាគឺគាត់តាំងចិត្តចេតនាចេតសិកដែលនៅដែលចេតនាចេតសិកដែលកើតរួមជាមួយកុសលចិត្តបានតៈហ្នឹងក្នុងដួងណាមួយក្នុងខណៈដែលគាត់ពងតាំងចិត្តហ្នឹងគឺគាត់មានសេចក្តីជ្រះថ្លាគឺមានមេត្តាករណាមុទិតាគឺគាត់ជូនបុណ្យដោយមានបញ្ញាកាលណាបើយើងជូនបុណ្យដោយមានបញ្ញា នៅក្នុងញាណសមយុទ្ធក្នុងដួងណាមួយបុណ្យកុសលយើងបានក្រាស់ក្រែលទាំងអ្នកទទួលទាំងអ្នកទាំងខ្លួនឯងឧទ្ទិសទាំងអ្នកទទួលហើយបើយើងធ្វើដោយមិនមានដូចជាបងគ្រូលោកសំដែងអញ្ចឹងអត់មានអត់មានដូចជាការគោរពដូចជាការខ្វល់ខ្វាយឬយើងធ្វើដោយខ្ជិះខ្ជានៅក្នុងកុសលញាមវត្តប្រយុទ្ធនោះបានន័យថាបុណ្យកុសលយើងហ្នឹង មិនរីចម្រើនទេមិនរីចម្រើនទេ ហើយការឧទ្ទិសបុណ្យរបស់យើងហ្នឹងមានចំណែកដល់អ្នកស្លាប់ហើយអ្នករស់ហើយនិងអ្នកស្លាប់អញ្ចឹងយើងមើលឲ្យសព្ទាមុនដោយអ្នកព្រះអង្គគ្រូបានអឺសំដែងហើយហើយដូចខ្ញុំអញ្ចឹងខ្ញុំបានស្ដាប់ពីព្រះអង្គគ្រូហើយបានបន្តពីព្រះអង្គគ្រូដោយបានចំណេះដឹងពីព្រះអង្គគ្រូដែលការព្រះអង្គគ្រូអនុញ្ញាតឲ្យខ្ញុំ ចូលមកស្ដាប់ហ្នឹងគឺបានចំណេះដឹងតិចតិចហ្នឹងដើម្បីចង់បានបុណ្យចង់បានដូចថាធម្មទានឈ្នះអស់ទានទាំងពួងអញ្ចឹងចង់បានបុណ្យហ្នឹងយកទៅជូនគេដែរអញ្ចឹងយើងខំប្រឹងហើយបើយើងបានស្ដាប់ហើយដោយពិចារណាអញ្ចឹងយើងបានអានិសង្សនឹងបានចំណេះដឹងនឹងយកជូនតទៀតហើយការបតិទានចំណែកបុណ្យហ្នឹងណាអបមាទីហោថាអឺបុគ្គលដឹកខ្ញុំជូនបុណ្យទៅបុគ្គលក បុគ្គលកនឹងអាចយកចំណាយបុណ្យរបស់ខ្ញុំនឹងទៅជូនដល់បុគ្គលកទៀតកនឹងអាចយកចំណាយបុណ្យនឹងជូនដល់បុគ្គលខទៀតយើងមិនមែនថាឲ្យតែយើងធ្វើបុណ្យដោយសេចក្តីជ្រះថ្លាហើយយើងជូនបុណ្យដល់បុគ្គលដែលច្រើនចំណែករបស់យើងហ្នឹងគឺយើងបានតែខ្លួនយើងទេគឺយើងអ្នកដែលបានទទួលអនុមោទនាពីយើងហ្នឹងយកបុណ្យចំណែកបុណ្យហ្នឹងជូនតតគ្នាហ្នឹងបុណ្យហ្នឹងកាន់តែរីកដុះដាលឡើងកាន់តែ មហាកុសលហ្នឹងកើនក្រៃឡើងក្រៃឡើងឡើងទៅអញ្ចឹងយើងមើលជូនបុណ្យចំពោះអ្នក នៅរស់ដូចជាមេដាបេដារបស់យើង ដូចជាជីដូនជីតាគ្រូអាចារ្យកូនចៅបងប្អូនញាតិសន្តានរបស់យើង ហើយយើងផ្សាយមេត្តាធម៌ដល់សពសัตว์ដែលលោកមិនអត់ដែលគាត់មិនអត់ដែលសัตว์សពសัตว์ហ្នឹងมันអាចធ្វើបន់បានយើងជូនបន់ដល់សពសัตว์ទៀតអញ្ចឹងឃើញឯងបានចំណាយបន់ហ្នឹងច្រើន ហើយបើបុណ្យហ្នឹងធ្វើចំពោះអ្នករស់អឺអ្នកស្លាប់វិញបើបុណ្យបើបតិទានហ្នឹងការចាយចំណាយបុណ្យការឧទ្ទិសបុណ្យការជូនបុណ្យហ្នឹងចំពោះអ្នកស្លាប់ដោយយើងឈរឈ្មោះមេដាបេដារបស់យើងអញ្ចឹងយើងឈរឈ្មោះជីដូនជីតាយើងអញ្ចឹងយើងឈរឈ្មោះ កូនចៅយើងដែលឆ្លាប់នឹងយើងនិយាយទៅរួមឲ្យតែយើងបានឈ្មោះឈ្មោះយើងឧទ្ទិសឲ្យចំចំតែម្ដងនឹងគាត់បានអានិសង្សច្រើនហើយការឧទ្ទិសបុណ្យយើងនឹងកំពុងឧទ្ទិសនឹងត្រូវតែមានចេតនាអឺមហាកុសលកើតឡើងដោយបញ្ញាអញ្ចឹងការឧទ្ទិសនឹងបានសម្រេចនៅមគ្គផលហ្នឹងហើយយើងមើលការឧទ្ទិសបុណ្យហ្នឹងអឺបើយើងធ្វើបុណ្យអស់ច្រើនរាប់សិប ប៉ុន្មានក៏ដោយយើងមានសេចក្តីជ្រះថ្លាយើងមានតយធម៌ច្រើនក៏ដោយហើយយើងមានបដិគិហកៈអ្នកទទួលនឹងជាអ្នកមានសតបរិសុទ្ធហើយក៏ដោយបើយើងមិនបានយកចំណែកបុណ្យនឹងទៅឧទ្ទិសទេអញ្ចឹងអ្នកដតីនឹងមិនអាចទទួលបុណ្យពីយើងទេបានសម្រេចបុណ្យពីយើងទេព្រោះអីបតិទានគឺជាការចែកចំណែកបុណ្យដល់អ្នកដតី បើយើងមិនចែកបើយើងមិនឧទ្ទិសទេមិនជូនទេមិនចែកចំណាយបុណ្យទេអញ្ចឹងគេអត់បានទទួលបុណ្យពីយើងទេអញ្ចឹងយើងស្ដាប់អង្គគ្រូឲ្យច្បាស់ហើយការនៅក្នុងបញ្ញវិបញ្ញកិយវត្ថុ10ហ្នឹងបងប្អូនព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងព្រះអង្គអស្ចារ្យណាអង្គអស្ចារ្យណាបើសិនតែយើងស្ដាប់ហើយពិចារណា យើងមើលទៀនសិលភាវនាដែលយើងធ្វើហើយឃើញទេ ចឹងទៀនលោកមិនបានបង្ខំយើងឲ្យធ្វើឲ្យឲ្យហួសកម្រិតទេគឺយើងព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងឲ្យយើងចាយទ្របដល់ទៅបែងចែកជា4គឺចាយចំពោះបំណុលចាស់កាត់ចាយចំពោះបំណុលថ្មីចាយចំពោះញាតិហើយទុកនៅ សម្រាប់ខ្លួនឯងនៅពេលឈឺព្រះសម្មាសម្ពុទ្ធព្រះអង្គបរមគ្រូនៃយើងព្រះអង្គប្រាប់ផ្លូវឲ្យយើងដើរគ្មានសល់កន្លោះកលៀតណាមួយទេហើយយើងមើលនៅក្នុងបញ្ញវធុ10ដែលការបំពេញបទសម្រាប់ដែលការ បុណ្យដែលបានទទួលដោយការធ្វើណាមានតែទៀនមួយឯងដែលមានអស់លុយហើយអស់លុយហ្នឹងណាមិនព្រះអង្គសំមិនព្រះអង្គឲ្យយើងធ្វើឲ្យអស់ពីសត្វឲ្យអស់ពីខ្លួនទេគឺតាមសទ្ធាដែលយើងមានមកកាក់ពីកាក់ក្តីស្រេចតែយើងមករៀលពីរៀលដី100 200ក្តីស្រេចតែសទ្ធាដែលយើងមានសំបីតែតែរបស់ដូចជាទឹកសុទ្ធមួយដបក៏បានបុណ្យបព្វចេតនាមញ្ញណៈចេតនាអបរចេតនាកើតឡើង យើងក៏បានទៀនឈ្មោះថាទៀនមួយដែរហើយសិលចឹងដែរយើងយើងយើងមានអស់លុយណាគឺយើងតាំងចិត្តចេតនាដែលព្រះអង្គលោកបញ្ញត្តិទុកឲ្យយើងរក្សាគឺយើងបាននៅអានិសង្សនោះហើយបានជាចំណែកបុណ្យយកទៅចែកឲ្យអ្នកដតីយកឧទ្ទិសអ្នកដតីសម្រាប់ជាចម្លងនៅពេលដែលភ័យមហន្តរាយដែរដោយខ្ញុំអានរឿងមួយនៅក្នុងជាដកនៅក្នុងជាដករឿងសោតាបណៈ និងឧបាសិកាអញ្ចឹងអញ្ចឹងយើងពិចារណាមើលព្រះអង្គលោកលើកយករឿងនៅក្នុងបៃដកក្តី111ក្បាលក្តីហើយរឿងផ្សេងផ្សេងដែលយើងដែលព្រះអង្គគូលោកសរសេរក្តីដោយថាសិតតែជាចំណែកឧទាហរណ៍មួយឲ្យយើងយល់ឲ្យយើងបដិបត្តិនៅក្នុងជីវិតរបស់យើងអញ្ចឹងបងប្អូនមើលមើលបតិទានតើមានអានិសង្សកម្រិតណាដែលដែលអាចជួយរំដោះ បុគ្គលម្នាក់ឲ្យរួចផុតពីភ័យអញ្ចឹងខ្ញុំអានរឿងនៅក្នុងជាតិដកបានន័យថារឿងសោតាបណៈនិងឧបាសិកា នៅក្នុងសម័យព្រះសម្មាសម្ពុទ្ធកសបៈមានបុរសហ្នឹងបានសម្រេចនៅសោតាហើយក៏បានឡើងជាសំពៅទៅជាមួយបុរសដែលជាជាងកាត់សក់ហ្នឹងទៅបាន7ថ្ងៃសំពៅហ្នឹងក៏លិចលង់ទៅហើយអ្នកទាំងពីរក៏បានក្តារបន្ទះមួយក៏ហែលទៅទើត្រឹមកូនតោះទុក កូនកោះតូចមួយនៅចិត្តសមុទ្រហ្នឹងហើយនៅលើកោះហ្នឹងមានបាក់សាបាក់សៃជាច្រើនអញ្ចឹងជាងកាត់សក់ហ្នឹងក៏ចាប់បាក់សាបាក់សៃហ្នឹងអាំងបអាំងជាអាហារដើម្បីបរិភោគពេលនោះជាងកាត់សក់ហ្នឹងអឺបានហុចអាហារដែលគាត់អាំងហើយទៅឲ្យអឺបុគ្គលដែលបានសោតតាប៉ាត់សោតតាបណ្ណៈហ្នឹង សោតាបុគ្គលដែលបានសោតាហ្នឹងលោកមិនទទួលទេលោកមិនទទួលទេព្រោះលោកឃើញលោកឃើញ ថាឧបាសិកាហ្នឹងសម្លាប់សត្វមានជីវិតដើម្បីបរិភោគអញ្ចឹងលោកអត់ទេអញ្ចឹងលោកថាយកអត់មានអ្វីទីពឹងក្រៅពីរតនត្រ័យទាំង3គឺក្រៅពីសិលទានទានសិលភាវនាលោកគ្មានអ្វីជាទីពឹងទេគឺមានតែទានសិលភាវនាដែលជាទីពឹងពេលហ្នឹងនាគក្នុងសមុទ្រឃើញ គុណធម៌ដ៏អស្ចារ្យរបស់លោកតាំងនិមិត្តធ្វើជាសំពៅមួយឲ្យសំពៅមួយឲ្យទេវតាដែលនៅ ក្នុងសមុទ្រហ្នឹងក៏ដូចថាក៏ប្រកាសឲ្យសួរថាតើមានបុគ្គលណាចង់ទៅចម្ពោះទ្វីបទេពេលនោះអឺសោតតាបានហ្នឹងគាត់ឆ្លើយថាគាត់ចង់ទៅចម្ពោះទ្វីបហើយពេលហ្នឹងទេវតាក៏ ក៏អែបមកច្រាំងដើម្បីឲ្យអឺសំពៅហ្នឹងដើម្បីឲ្យសោតាហ្នឹងឡើងទៅសោតបានហ្នឹងឡើងទៅអឺពេលនោះសោតាអឺជាងកាត់សក់ឡើងទៅទេវតាមិនឲ្យឡើងទេព្រោះជាងកាត់សក់ហ្នឹងអត់មានអត់មានសិលបានន័យថាសម្លាប់អឺសត្វគឺជាអាហារអញ្ចឹងណាក៏អត់ឲ្យទៅទេពេលនោះបុរសដែលជាសោតាបានបណ្ណៈបុគ្គលហ្នឹងណាលោក មានបានន័យថាពាក្យថាសោតបណៈបុគ្គល គឺបុគ្គលសំអរិយបុគ្គលបុគ្គលនឹងពោពេញទៅដោយមហាគុណធម៌តែម្ដងគឺបុគ្គលនឹងឆ្លងលោកហើយចិត្តលោកឆ្លងលោកហើយចិត្តលោកមាន តែព្រះនិព្វានតែប៉ុណ្ណោះអញ្ចឹងអត់មានលោកយល់ដឹងពីជីវិតនៃធម្មជាតិនេះណាអញ្ចឹងលោកក៏បានពោលទៅកាន់សោតថាអឺអត់ដល់លោកក៏បានពោលទៅកាន់ជាងកាត់សក់នឹងថាទៀនដែលយើងធ្វើហើយសិលដែលយើងធ្វើហើយភាវនាដែលយើងធ្វើហើយ អឺសូមអ្នកទទួល អនុមោទអនុអនុមោទនាយកចុះពេលហ្នឹងជាងកាត់សក់ទទួលអមោទនាដោយសេចក្តីជ្រះថ្លាហើយក៏ទេវតាអនុញ្ញាតឲ្យអឺជាងកាត់សក់ហ្នឹងឡើងទៅជិះសំពៅទៅជាមួយជូនរហូតដល់ចម្ពោះស្វីបហើយបានចែកទ្របទាំង7ប្រការដល់បុគ្គលទាំងពីរហ្នឹងទៀត ចឹងយើងមើលមើលការបតិទានការចែកបុណ្យណាអាចធ្វើឲ្យបុគ្គលដែលកំពុង តែមានហានិភ័យកំពុងតែមានគ្រោះមហន្តរាយដល់ជីវិតណាអាចជួយបានអាចជួយបានអញ្ចឹងហើយបានជាបតិទាននឹងព្រះសម្មាសម្ពុទ្ធបរមគ្រូដែលយើងយកទៅទុកក្នុងវត្ថុបញ្ញកិយាវត្ថុ10ជាទ្រព្យមួយ នៅក្នុងសាសនាហើយចូលដល់អឺសោតាបតិមៈហ្នឹងអឺសោតាបណ្ណៈបុគ្គលហ្នឹងគឺបុគ្គលអស្ចារ្យណា បុគ្គលអស្ចារ្យគឺបុគ្គលហ្នឹងបានលះនៅលះនៅតថេហើយឡើងនៅវិជេកឆាយហើយលះនៅតថេ62បងប្អូនអញ្ចឹងចិត្តរបស់លោកនោះមិនដឹងថាល្អផុសផង់ប៉ុណ្ណាទេព្រោះអីយើងអត់បានស្ទាបនៅវេញៀនតែជាព្រះដែលជាព្រះសោតាបណៈនឹងគឺយើងអត់បានទទួលទេប៉ុន្តែបើសិនណាបានទទួលវិញមិនដឹងជាតិណាដែលយើងបានទទួលនៅរបស់ទាំងអស់ហ្នឹងទេព្រោះអី សោតាបណ្ណបុគ្គលនឹងណាកុំថាឡើយសម្បត្តិស្ដេចកុំថាឡើយសម្បត្តិនាយករដ្ឋមន្ត្រីកុំថាឡើយសម្បត្តិទេវតាកុំថាឡើយសម្បត្តិអឺអុកញ៉ាអីក៏មិនអាចបដូរបដូរបុគ្គលដែលបានសម្រេចនៅសោតតាបណ្ណៈបុគ្គលដែរគឺបុគ្គលហ្នឹងតែ7ជាតិទេបានបរិនិព្វានអញ្ចឹងតែនិព្វានហ្នឹងកុំថាសួរយកមិនងាយយកទេបងប្អូន សំបីតែសិល5តែយើងរក្សារាល់ថ្ងៃគេមិនដឹងទេខ្ញុំសារភាពចឹងហ្មងថាសិលខ្ញុំមិនបរិសុទ្ធទេ ព្រោះអីហ៎សំបីតែមូសទួនកាមូសទុំអីផ្លេចខ្លួនផាត់អញ្ចឹងបានន័យថាសំបី តែសិល5ដែលជាចន្ទុលរបស់ធម្មជាតិអត់ជាចន្ទុលរបស់ផែនដីដែលព្រះសម្មាសម្ពុទ្ធថាជាជាកណ្ដាលហ្នឹងជាចន្ទាជាជាសពរបស់កណ្ដាលហ្នឹងក៏ខ្ញុំរក្សាមិនបានល្អពោផង់ហោះចុះតម្រម ព្រះសោតាបានព្រះអង្គចាស់ហើយតើវេគណៈញាណរបស់លោក នោះល្អបរិសុទ្ធប៉ុណ្ណាទៅពេលដែលពលត្រូវនៅវិថីចិត្តហ្នឹងអញ្ចឹងអឺបងប្អូនត្រូវពិចារណានៅបតិទាននឹងការចែកចំណែកបុណ្យនឹងឲ្យ ឲ្យទូលំទូលាយកាលណា ការចាយើងចែកចំណែកបុណ្យដល់ញាតិរបស់យើងឬដល់អ្នកជិតខាងការទំនាក់ទំនងការអីហ្នឹងកាន់តែធ្វើឲ្យយើងនឹងមានអាស្រ័យតាក់ទងគ្នាល្អទៅវិញទៅមកពេលយើងលើកដៃជូនបុណ្យដោយគោរពទៅនេះហើយយើងជូនបនទៅ ពេលនោះ យើងបានអានិសងអានិសងច្រើន ហើយយើង បាន ការស្និទ្ធស្នាលគ្នារវាងសង្គមគ្រួសាររវាងសង្គមប្រទេសជាតិយើងបានសន្តិភាពដោយសេចក្តីល្អរបស់យើងចឹងកណាមានតែខ្ញុំទេទុកឲ្យគុណម្ចាស់លោក មានសន្តិការបន្ត តែមុននឹងមានសន្តិការបន្តកណាសូមសួរគុណម្ចាស់ថាពេលដែលឧទាហរណ៍ដូចជារូបខ្ញុំអញ្ចឹងបាន ជូនបនទៅដល់បុគ្គលកហើយបុគ្គលក ជូនបនដល់ទៅបុគ្គលក៏ទៀតតើការជូនបននោះបានអានិសង្ឃអឺប៉ុណ្ណាដែរគុណចាស់សូមគុណចាស់នាងសង្ឃកាគុណចាស់សាធុសាធុអឺអរគុណណាអឺញោមនប់សវណ្ណឥឡូវគុណចាស់បានលើសំណួរគុណចាស់ដែលញោមសវណ្ណសួរហើយ សួរថាការចែករំលែកប៉ុនហ្នឹងតតគ្នាបានដែរទេឧទាហរណ៍បុគ្គលកទៅបុគ្គលខបុគ្គលខទៅបុគ្គលកហ្នឹងខ្ញុំគុណចាស់បានលើកឡើងមិញថាប៉ុនហ្នឹងចែកមិនអះមិនអាចអស់ទេចែកច្រើនកណាគឺបានច្រើនកណ្ដឹងបើន័យថាអត់ចេះសាបរលាបទេមិនដូចដូចជាជាងដុតទៀនអញ្ចឹងណា តភ្លើងទៅនឹងចំណាច្រើនទៀនច្រើនយ៉ាងណាក៏ភ្លើងនឹងមិនចេះអស់មានតែមានកើនថែមឥឡូវគុណចាស់មានអីឆ្លើយតបជាមួយនឹងគុណនឹងសំណួររបស់ញោមសវណ្ណទេទៀតអត់ទេកណាចង់សួរថែមបន្តិចកន្លែងនេះទៀតគុណចាស់ថា ចែកបុណ្យតគ្នាដូចភ្លើងទៀនហ្នឹងថាតើការដែលយើងចែកបុណ្យហ្នឹងអ្នកទី1ហ្នឹងចែកបានធ្វើទៀនសិលភាវនាហើយចែកទៅឲ្យអ្នក ទី2ហ្នឹងបានន័យថាអានិសងហ្នឹងប៉ាន់ប៉ាន់គ្នាឬមួយក៏អានិសងហ្នឹងបានត្រឹមចាញ់ម្ចាស់ដើមអញ្ចឹងណាគុំចាគុំគុំចាសំលេខា ដេចជាលើសំឡេង ទាំងល្អរអួលបាញ់ច្បាស់ណាស់ស្ដាប់បានណាកូនចាស់ច្បាស់ល្អតែទាំងអូកណាកណាស្ដាប់អឺដោយសារតែបញ្ហាអឺពាក់ព័ន្ធទៅជាមួយប្រព័ន្ធផ្សាយតាមមើលអឺយើងនិយាយអំពីបត់ ដែលយើងចែកគ្នានោះយើងពិបាកទៅនៅក្នុង ការអធិប្បាយឲ្យយល់ថាបានស្មើគ្នាដែរឬក៏អត់ព្រោះចិត្តកើតខុសគ្នា យើងណាมันអាចទៅប្រៀបធៀបអីទេ យើងមិនបាច់ថាស្មើមិនស្មើអីទេយើងគ្រាន់តែថា អនុមោទនាបនពីអ្នកដតីបានបនទៅបានហើយយើងកុំគិតថាចង់ស្មើឬក៏មិនស្មើអីហ្នឹងវាអត់មានអីត្រឹមទៅវោះណាអត់មានអីត្រឹមទៅវោះណាហ្នឹងហើយអញ្ចឹងវាអាស្រ័យទៅលើ អ្នកដែលទទួលនោះត្រេកអរក្នុងការទទួលទេណាសบายចិត្តក្នុងការទទួលទេអានោះឧទាហរណ៍ថា បុគ្គលឈ្មោះកគាត់ធ្វើបនសុបាយណាគាត់ធ្វើបនសុបាយមែនដល់ពេលចែកបនដល់បុគ្គលឈ្មោះខគាត់អនុមោទនាធម្មតាធម្មតាអញ្ចឹងទៅអញ្ចឹងយើងទៅប្រៀបធៀបយ៉ាងម៉េចកើតវាអត់ប្រៀបធៀបកើតសំខាន់គឺនៅលើនៃអនុមោទនាហ្នឹងណានៅលើនៃអនុមោទនាហ្នឹងថាតើគាត់នឹងជ្រះថ្លាក៏ពេញចិត្តក្នុងការទទួលយកបុណ្យដែលគេ ឲ្យដឹងទេណាបើថាគេបើថាគាត់ពេញចិត្តសបាយរីករាយក្នុងការទទួលយកអានឹងបនមកគាត់ក៏បានច្រើនដែរតែយើងមិនអាចទៅវះគ្នាថាវាស្មើគ្នាអីយើងមិនមិនអាចទៅវះគ្នាបានទេគ្រាន់តែថាបនគាត់ក៏បានច្រើនដែរដោយសម្លាញ់របស់បាសិកាវិសាខាអញ្ចឹងណានៅបេដកភា55ពីពេលខុទ្ទកនិកាយវាមានវត្ថុដែលសំដែងពីអឺ វិហារវិមាននោះទាំងតម្លៃបាសិកាឧស្សាខាគាត់ពេកអជាបនបាសិកាឧស្សាខាបានធ្វើនោះហើយគាត់បានទៅកើតជាទេវតានៅចិនតៅតឹងមានសម្បត្តិទេពណា មានសម្បត្តិទេពស្ដកស្ដំនៅឋានតៅតឹងទៅនោះគ្រាន់តែអនុមោទនាបនដែលបាសិកាឧស្សាខាបានធ្វើហើយចែកហើយបានអឺ ព្រះធរៈលោកសួរថាចោសម្លាញ់របស់នាងទៅកើតណាទេវៈទេវតានោះសម្លាញ់របស់គាត់គឺទៅកើតនៅឋានសួគ៌ជាទី5ឯណោះឋានដែលមានអរតីណាអញ្ចឹងយើងយើងគិតមើលអំពីការធ្វើទានរបស់បាសិកាវិសាខាគាត់កសាងវត្តពពារាមហើយនៅបណ្ដអតីតជាច្រើនណាស់ដែលគាត់ធ្វើពេលគាត់ស្លាប់ទៅទៅកើតទេវតាជាទី5នោះ នេះមានអរតីហើយសម្លាញ់នៃអនុមោទនីបនណាបានតកើតដល់ជាតិទី2ចឹងទៅហើយយើងសួរថាចុះមិនក៏មិនតកើតជាតិទី5ដែរមិនក៏មិនស្មើគ្នាអានោះយើងចង់បានស្មើមិនយើងចង់បានស្មើថាអីយើងគ្រាន់តែថាបានបនទៅបានហើយយើងយើងអនុមោទនីបនពីគេបានបនដែរហើយ ណាមហាកុសលប្រព្រឹត្តទៅនៅក្នុងពុញ្ញកិរិយាវត្ថុជាបត្តានុមតនីអាហ្នឹងយើងមិនទាន់ដល់ទេបើយើងកំពុងតែសន្តានានៅទី6នេះមិនទាន់ដល់ទី7ដែរណាយើងមិនទាន់ទៅវេកញេអីបត្តានុមតនីទេ យើងវេកញេត្រឹមតែបត្តិទានវិយៈហ្នឹងក្នុងការបច្ចេកបនអ្នកដតីហ្នឹងនឹងឆ្លើយជូនអញ្ចឹងណាញោមវាសិកានុកសវណ្ណបងណាណាចាច្បាស់ច្បាស់អីអាចសួរទៀតបានបង កណាសុំសួរគុណម្ចាស់មួយទៀតអឺនៅក្នុងមហាកុសលអឺកើតឡើងហ្នឹងបានន័យថាមានមហាកុសលដែលមានបញ្ញាហើយនិងមហាកុសលដែលអត់បញ្ញាប៉ុន្តែក្រោយពេលដែលអ្នកឧទ្ទិសគាត់ធ្វើបុណ្យហ្នឹងនៅក្នុងមហាកុសលដែលអត់បញ្ញាគឺញាណវិបយុទ្ធដល់ពេលគាត់ទៅបន់ឲ្យ អ្នកដតីហ្នឹងក្នុងក្នុងបន់នឹងវិញ្ញាណវិបយុទ្ធដែរហើយអ្នកទទួលហ្នឹងគឺបានមានវិបយុទ្ធដែរអត់គុណចាស់សូមគុណចាស់មានសន្តិការអឺมัน มันតេតោគ្នាទេសំខាន់អ្នកដែលទទួលហ្នឹងតើគាត់មានបញ្ញាឬក៏អត់បញ្ញាអញ្ចឹងណាបើសិនជាគាត់ឆ្លៀសវៃក្នុងការអនុមោទនាយល់ដឹងតើការអនុមោទនាប៉ុននេះ គឺជាជាជាផ្លូវរបស់សពបរោះគាត់ដឹងច្បាស់អញ្ចឹង ដោយប្រពុតព្រះអង្គទ្រង់សម្ដែងនធារោចៈទានាងអនុមតិមានោអញ្ចឹងអ្នកប្រាជ្ញគឺតែងតែអនុមតនាបនពីអ្នកដតីដោយយល់ច្បាស់អំពីអានិសង្សបនហ្នឹងបើសិនជាអ្នកអនុមតនានឹងចិត្តរបស់គេមានបញ្ញាគេមិនបានពួយអត់បញ្ញាដោយអ្នកធ្វើហ្នឹងទេអញ្ចឹងណាវាខុសគ្នាមិនមែនថាអូបានធ្វើបនប្រកបដោយធ្វើបនប្រសិទ្ធបញ្ញាទៅចែកបនគេប្រសិទ្ធបញ្ញាដែរគឺអត់ទេព្រោះយើងចែកបន យើងចែកបុណ្យយើងចែកមហាកុសលដែលយើងបានធ្វើតមហាកុសលនៅមានបញ្ញាក្តីមិនមានបញ្ញាក្តីក៏ប៉ុន្តែ អ្នកដែលអនុមោទនានឹងវាជាមនុស្សដតីវាចិត្តដតីដែលកើតឡើងអនុមោទនាបុណ្យនោះណាអញ្ចឹងវាខុសគ្នាអាហ្នឹងយើងយើងឧទាហរណ៍ដូចជាញោមបាសិកានុកសវណ្ណគាត់ឧទាហរណ៍ណាបងមិនសូវជាចេះស្មោទេណាស្មោទៅអត់សូវវារត់ទេ ដល់ពេលញោមបាសិកាណេតមុំនោះគាត់ចេះស្មូតគាត់ស្មូតតបវិញញោមវ៉ាន់ក៏រស់ជាងញោមវ៉ាន់ទៅអញ្ចឹងមិនស្មូតបាត់តែមួយញោមវ៉ាន់គាត់ម្ចាស់ដើមប៉ុន្តែមិនក៏អត់ក៏រស់ដល់ពេលញោមណេតមុំគាត់ស្មូតក៏រស់ជាងហើយមិនអីមិនក៏មិនក៏មិនស្មូតឲ្យដូចញោមវ៉ាន់ដល់អញ្ចឹងវាជំនាញផ្សេងគ្នាជំនាញផ្សេងគ្នា យ៉ាងណាដូចអ្នកធ្វើប៉ុន ប្រសច្ចបញ្ញាប៉ុន្តែនៅពេលធ្វើហើយចែកបនគេគេគេយល់ដឹងជាងគេយល់ដឹងអំពីបនហ្នឹងគេត្រេកអរដោយការគោរពដោយការឃើញអានិសង្សរបស់បនហ្នឹងទៅអាហ្នឹងមហាកសលគេហ្នឹងគេប្រកបដោយបញ្ញាហ្នឹងឬមហាកសលគេតែបើថាគេនឹងក្រំតែអនុមោទនាមិនយល់ដែរក៏មហាកសលអត់បញ្ញាដែរអញ្ចឹងទៅអាហ្នឹងវាអញ្ចឹងបងវាអត់តកតងគ្នាជាមួយចិត្តនឹងចិត្តទេសំខាន់គឺនៅលើការធ្វើរៀងៗខ្លួនហ្នឹងអញ្ចឹងណាយល់ សាធុយល់ហើយកូនចាស់ណាសាធុអឺយល់ណាណាអរគុណហើយកណ្ដាចង់សួរថែមត្រង់ចំណុចដែលអឺអ្នកដែលគេចែកប៉ុនប៉ុន្តែអ្នកខ្លះគេអត់ចង់បានប៉ុនប៉ុន្តែគេអត់ចេះអាចទទួលអនុមោទនាតើអ្នកដែលឲ្យនឹងដែលចែកប៉ុនគាត់បាន សម្រេចដែរទេឧទាហរណ៍ថាប្រពន្ធនឹងគាត់ទៅវត្ត ប្តីនៅផ្ទះទេអត់បានទៅទេប៉ុន្តែគាត់មកវិញគាត់គូនបនដល់ស្វាមីប៉ុន្តែស្វាមីថាអឯងអូនឯងទៅយកកជើក៏យកល្អីយកបាវមកច្រកបនអញ្ចឹងគាត់ខាងណាក់ឌឺទៀតណាតែអានឹងលក្ខណៈបានបនដែរទេពេលដែលទទួលបែបហ្នឹងទៀតអឺនៅក្នុងចំណុចនេះយើងក៏ធ្លាប់ជួបរឿយរឿយធ្លាប់អី ញាតិញោមក៏ធ្លាប់និយាយអីរឿយរឿយចឹងដែរណារឿងប្តីអើប្រពន្ធធ្វើបនហើយទៅផ្ទះវិញជូនបនប្តីប្តីមិនទទួលអ្នកខ្លះទៅក៏ថាអឺម៉ាក់វាឯងទៅធ្វើបានតែម៉ាក់វាឯងខ្ញុំមិនបានទៅធ្វើខ្ញុំមិនយកទេខ្ញុំមិនយកទេហើយអ្នកខ្លះទៀតទៅនិយាយទៅធ្វើបនណាហើយមកផ្ទះវិញតើអនុមោទនាបនផងណាខ្ញុំជូនបនតាវាផង តាហ្នឹងថាអឺធ្វើយកតែឯងទៅ ពេលខ្លះក៏ខឹងគាត់ខឹងគាត់គាត់ថាហៅកូនគាត់ថាអូនឲ្យយកបាវទៅច្រកប៉ុនម៉ែម៉ែបានប៉ុនច្រើនណាស់អាហ្នឹងអញ្ចឹងរឿងបតិទានវិយៈហ្នឹងការចែកប៉ុននៅដតីហ្នឹងมันបានមិនបាននិយាយដល់ថាតលគេអនុមោទនាមិនបានប៉ុនបើគេមិនអនុមោទនាមិនបានប៉ុនអត់មាននិយាយចឹងទេណា ឥឡូវជាក់ស្ដែងណា ដូចជាព្រះអង្គទ្រង់សំដែងពីកៅទឹះចឹងណាព្រះអង្គទ្រង់សំដែងពីកៅទឹះដោយព្រះអង្គសំដែងជាមួយជាអសនិព្រាមនៅក្នុងជាអសនិសោតក្តីនៅក្នុងតរកតសោតក្តីពេលដែលមានចិត្តអនុគ្រោះដល់ញាតហើយទឹះបនទៅអានឹងជាមហាកុសលដែលកើតឡើងនៅក្នុងចិត្តរបស់អ្នកធ្វើរួចទៅហើយតែត្រង់ញាត បានអនុមោទនាឬក៏មិនបានអនុមោទនាគឺអត់ដឹងទេ អត់បានដឹងទេណាអត់ដឹងទេអញ្ចឹងអឺបើយើងនិយាយរួមមកថាមិនមែនមានន័យថាតល់តែគេអនុមោទនាបានបានបនបើគេមិនអនុមោទនាមិនបានបនទេក៏អត់មាននិយាយដែរណាបានអឺអឺជាអនុសរនៃព្រាមសួរព្រះ សម្មាសម្ពុទ្ធហ្នឹងណាថាបើសិនជាឧទ្ទិសបនទៅហើយនោះ ជូនញាតទាំងឡាយហើយនោះបើសិនជាញាតមិនបានអនុមោទនាទេញាតបច្ចុប្បន្នក៏មិនមានញាតអតីតកាលក៏មិនមានញាតណាណាក៏មិនមានតកើតប្រែតទេតើបងតណាវិញតើបងតណាវិញណាណាអញ្ចឹងព្រះអង្គទ្រង់សម្ដែងថាបននោះគឺបានអ្នកធ្វើនឹងឯងបានមកអ្នកធ្វើនឹងឯងបនមានតណាបនបានមកអ្នកធ្វើនឹងឯង ណាអ្នកធ្វើទៀនបានផលមួយចំណែកពេលដែលមានចិត្តចែកបនគេបានបនមួយចំណែកទៀតត្រង់តែគេអនុមោទនាបានអនុមោទនាបានដឹងបានឬមិនបានអាហ្នឹងគឺអត់មានអត់មាននិយាយថាតើគេ បានអនុមោទនាបានបានបងគឺអត់ទេហ្នឹងណាអញ្ចឹងបានវាតាកតងទៅជាមួយរឿងហ្នឹងខ្ញុំណាចង់និយាយពីរឿងធัวយ៉ាងកេញនេះប៉ុន្តែអស់ម៉ោងនៅម៉ោងទៀតទេណានៅម៉ោងទៀតនៅសល់10នាទីទេណា ណារសល់10នាទីទៀតឥឡូវយើងយើងនិយាយពីធោយ៉ាកិញដើម្បីឲ្យឲ្យច្បាស់លាស់ថាអឺប៉ុនចែកប៉ុនគេដោយបតិទាននៃមយៈបតិទានគេថាអញ្ចឹងណាយ៉ាងកិញយើងមិននិយាយតែរឿងសូត្រសូត្រធោឬក៏ថាយើងផ្សាយប៉ុនដល់អ្នកដតីមែនទេណាទេមានមានយល់ពាក្យដឹងណាអញ្ចឹង ខ្ញុំបកកណាស្មាតែងតែនិយាយរឿងធុយយ៉ាងកេងនឹងរឿយរឿយប៉ុន្តែគុណចាស់ញាតិញោមភាគច្រើនមិនបានយល់មិនដឹងថាម៉េចដែរពេលខ្លះខំនិយាយបញ្យល់ធ្វើឲ្យបានយល់តែពុទ្ធបរិស័ទភាគច្រើននៅតែមិនយល់នៅតែមិនយល់ទេព្រោះធុយយ៉ាងកេងនេះណាតែណាធុយយ៉ាងកេងនេះ គឺជាទូទៅ មិនថាបបជិតថាក្រហោះទេ គឺតែងតែយល់ថាធុយយ៉ាងកេងហ្នឹងគឺឧទ្ទិសបន់ឲ្យម៉ែឪ ដែលស្លាប់ទៅហើយអើធ្វើបន់អីក៏ដោយបើមិនបានសុទ្ធយ៉ាងកេងទេមិនអស់ចិត្តទេតែលោមិនបានបន់ដល់ម៉ែឪម៉ែរឹមអញយកបានដែលធ្លាប់លឺគេនិយាយដែរកណាលឺតែកូនចាស់ហើយដល់ពេលយើង សិក្សាឲ្យច្បាស់ទៅធัวយ៉ាងកេងនោះមិនមែនធัวទៅបន់ឲ្យម៉ែឪទេធัวយ៉ាងកេងទេ មិនមែនមិនមែនប្រពុតព្រះអង្គទ្រង់សំដែងមិនមែនប្រពុតព្រះអង្គទ្រង់សំដែងឲ្យយើងធ្វើបុណ្យឧទ្ទិសដល់ម៉ែឪសុទ្ធយ៉ាងកេង ទេព្រោះធរដែលយើងធ្វើបន់ឲ្យយើងឧទ្ទិសដល់ម៉ែឪនោះមានអត្តរកគាត់តែសូត្រជាអសរដែលសូត្រអីប្រសពផ្សេងផ្សេងទៀតហើយនៅនៅ ក្នុងបេតវត្ថុអីចឹងទៅក៏ប៉ុន្តែធរយ៉ាងកេងនេះ ព្រះសម្មាសម្ពុទ្ធព្រះអង្គអត់បានសម្ដែងប្រពពីរឿងការធ្វើបន់ឲ្យឧទ្ទិសដល់ពពួកញាតដែលស្លាប់ទៅឬក៏ថាទៅបន់ដល់មាតាបិតាដែលស្លាប់ទៅគឺអត់ទេអត់មានសម្ដែងប្រពជាមួយបុគ្គលណាទាំងអស់និយាយឲ្យអស់អញ្ចឹងហ្មងទៅហើយបងខ្ញុំនៅអាត្មាតែនៅពញ្ញុលពុទ្ធបរិស័ទថាធរយ៉ាងកេងមិនមែនមិនមែនសោតឧទ្ទិសបន់ដល់ម៉ែឪទេមិនមែនសោតឧទ្ទិសបន់ដល់ញាតិដែលស្លាប់ទៅហើយទេហើយហេតុអីបានជាហ៊ានអះអាងអញ្ចឹង ព្រោះយើងមើលធោះយ៉ាងកេងមានប្រមាណគាថា មានប្រមាណបត់ហើយមានពាក្យថាមេត្តាបិតោមេត្តាបិតោណាងទេ មានពាក្យតែញាតៃណាងទេគឺអត់មានទេណាអត់មានទាំងអស់ហើយសុទ្ធតែចូលធោះហ្នឹងព្រះអង្គមិនដែរដើម្បីអីព្រះអង្គមិនដែរធ្វើអីធោះហ្នឹងគឺព្រះអង្គទ្រង់សំដែងរំលឹករបៀបដែលថាឧទានណាពុទ្ធិឧទានណាណា ព្រះអង្គទានចង់បញ្ជា ថាព្រះអង្គធ្លាប់ធ្វើបន់ហើយព្រះអង្គធ្លាប់ផ្សាយបន់ហ្នឹងដល់សពសត្វទូទៅទាំងអស់ហ្នឹងមិនមែនមិនមែនធ្វើដើម្បីឧទ្ទិសជូនញាតជូនម៉ែជូនឪជូនបងជូនប្អូនជីដូនជីតាម៉ាកងណាទេណាគឺជូនដល់សពសត្វទាំងអស់ហ្នឹងគាត់ចាស់ញាតញោមបើថាមិនជឿខ្ញុំណាថ្មនិយាយទេផលិតមើលខ្លួនឯងទៅណានៅក្នុងបៃតងភាគ72ជំពីខុទ្ទកនិកាយអឺ កតកនិកាយអបទានទេណាភាគ50ភាគ72គាត់ចេះញាតញោមបើកមើលតពទីតពទី9តពទី10ខោយ៉ាងកេញហ្នឹងណាឥឡូវខ្ញុំនៅអាត្មាមើលមកចប់ឲ្យគាត់ចេះញាតញោមស្ដាប់ណាព្រះអង្គទ្រង់សំដែងនេះយ៉ាងកេញចេកោសលកម្មังកតពាំងកិរិយ៉ាងមមកាយេអ្នកវាចាមអ្នកសាតិតសេសុខតាំងកតាំងយេ សត្តាសញ្ញិណោអធិយេចសត្តាអសញ្ញិណោកតាំងបញ្ញផលังមៃហាងសពេភាគីភវន្តតេយេតាំងកតាំងសវិតិតាំងតេណាំងបញ្ញផលังមេយេយេចតដ្ឋអ្នកជានន្តទេវាកន្ត្វាអ្នកវេតយងសពេលោកកម្មហិយេសតាជីវន្តាហារហេតុកាមេនុញញ៉ាំងភោជនាងសពេលក្ខន្តតមេមេចេតសតិ ណាហើយប្រែមកថាណាប្រែមកថាណាអំពើ ជាកុសលណាមួយ ដែលខ្ញុំក៏បីធ្វើដោយកាយវាចាចិត្តអំពើ ជាកុសលនោះដែលខ្ញុំបានធ្វើហើយ ជាកុសលគួរដល់ការកើតក្នុងសុគតិក្នុងត្រៃត្រឹងសត្វទាំងឡាយណាមានសញ្ញា និងសត្វទាំងឡាយណាមិនមានសញ្ញាសត្វទាំងអស់នោះចូលបាននៅចំណែកផលនៃបនដែលខ្ញុំបានធ្វើហើយសត្វទាំងឡាយណាបានដឹងច្បាស់នៅបនដែលខ្ញុំបានធ្វើហើយនោះសត្វទាំងនោះចូលបានទទួលនៅផលនៃបនដែលខ្ញុំឲ្យហើយម្យ៉ាងទៀតបណ្ដាសត្វទាំងនោះ សត្វទាំងឡាយណាមិនបានដឹងសូមទេវតាទាំងឡាយអញ្ជើញទៅឲ្យ ដំណឹងកាត់ទាំងនោះផងទាំងទាំងឡាយណាដែលអាស្រ័យអាហារហើយរត់បំណើសត្វទាំងអស់នោះបាននៅភោជនជាទីកប់ចិត្តតាមចិត្តខ្ញុំចោះគឺពាក្យនោះមិនដឹងទេយើងស្ដាប់មើលមើលមានទេមានពាក្យថាអឺទៅបាត់ដល់មានដាបីដាជាដូចជាតាយតិកាអីគ្រូវិជាយចាស់គឺអត់មានទេ គឺព្រះអង្គផ្សាយបនទូទៅដល់សត្វទាំងអស់អត់មាន ចំពោះសត្វណាមួយទេ ណាអញ្ចឹងបានពេលខ្លះយើងទម្លាប់យើងទម្លាប់ថាធ្វើប៉ុនបើមិនបានសុទ្ធយ៉ាងកេងមិនអស់ចិត្តទេខ្លាចលោប៉ុនម្ដងម៉ែម្ដងអើតាមពិតពាក្យថាឧទ្ទិសប៉ុនមិនមែនសុទ្ធមិនសុទ្ធធัวទេតែខ្ញុំណាត់ស្មាននិយាយហើយនិយាយទៀតសំដែងច្រើនមែនទេពេលខ្លះគេគេមិនពេញចិត្តទៀតក៏មានដែរគេគិតថាបើសិនជាមិនពាក្យថាឧទ្ទិសប៉ុនមិនសុទ្ធធัวអញ្ចឹងក៏ធัวសុទ្ធមកកណោនឹងសុទ្ធធ្វើអីចា រឿងយើងសោតយើងសោតទៅយើងចេះយើងសោតទៅប៉ុន្តែពាក្យថាទិសបុណ្យមិនមែនមិនន័យថាសោតទេយើងនិយាយទៅពាក្យនិយាយទៅពាក្យនិយាយតែធ្វើបុណ្យនិយាយទៅទិសទៅនិយាយខ្លួនឯងមិនចាំបាច់ទៅសោតយ៉ាងកេងក៏ដោយព្រោះធននេះក៏ព្រះអង្គមិនមែនសោតដែរព្រះអង្គព្រះអង្គនិយាយទៅព្រះអង្គទៅណា មិនមែនធនសម្រាប់សោតទេណាប៉ុន្តែយើងយកពោសោតរហូតដល់ពេលតែតែទៅរហូតដល់ ពុទ្ធបរិស័ទមួយចំនួនគាត់បានរៀនគាត់ថាអើបើមិនចេះធัวមិនចេះសូត្រធัวអញ្ចឹងមិនចេះឧទ្ទិសបុណ្យតាមពិតគេដែរទៅគេយល់ថាការឧទ្ទិសបុណ្យគឺសូត្រធัวតាមពិតមិនមែនទេយើងចេះសូត្រក៏យើងសូត្រទៅក៏ប៉ុន្តែពាក្យថាឧទ្ទិសបុណ្យមិនមែនមែនតែសូត្រធัวទេយើងធ្វើទានហើយយើងនិយាយទៅយើងនិយាយយើងផ្សាយបន់ដល់បុព្វការីជនរបស់យើងទៅអាហ្នឹងវាចប់អត់ហើយបើយើងចេះសូត្រក៏សូត្រទៅបើយើងមិនចេះសូត្រក៏ហីទៅ ហើយធរយ៉ាងកិច្ចនេះយើងឃើញសភៅសរសេរច្រើនពេកណាផៅសរសេរច្រើនពេកនិយាយរួមទៅសភៅសរសេរច្រើនពេកអញ្ចឹងទៅមានការព្រៀងផ្លាត់អក្សរាវិរុទ្ធឬក៏អឺការសរសេរទៅខុសគ្នាច្រើនឃើញសរសេរខុសគ្នាច្រើនជនអីក៏បាត់អេជនអីក៏បាត់ស្រៈអេជនអីក៏ថែមលើសអញ្ចឹងទៅណាអញ្ចឹងបាន សភៅពេលច្រើនពេកអញ្ចឹងទៅសម្បែធនមស្ការក៏មានខុសបបាក់ខ្លះកែពាកខ្លះអីអញ្ចឹងទៅហើយយូរយូរទៅសូត្រខុសគ្នាហើយយ៉ាងកេងនេះញាតញោមភាកច្រើនសូត្រមិនត្រូវទេសូត្រមិនត្រូវអានពាក្យមិនត្រូវភាកច្រើនគឺពាក្យខ្មែរយើងហៅធរវធរវហ្នឹងគឺសូត្រតាមគ្នាសូត្រតាមគ្នាហ្នឹងអត់បានមើលអក្សរខ្លួនឯងច្បាស់អញ្ចឹងទៅ ចាំតាមគ្នាអញ្ចឹងទៅ អានមិនសូវបានត្រូវទេ ណាទិញណាដូចជាយ៉ាងកេងដូចជាយ៉ាងកេងជិជិកុអញ្ចឹងមិនទៅជាយ៉ាងកេងជិកុទៅយ៉ាងកេងកិកុអញ្ចឹងទៅហ្នឹងយ៉ាងកេងកិកុអញ្ចឹងទៅដល់ពេលយ៉ាងកេងកិកុអាហ្នឹងវាទៅជាណាកិកុយាយតាកិកុមិនមិនធោះកិកុអាហ្នឹងទៅទៅយ៉ាងកេងកិកុណាអាហ្នឹងយ៉ាងកេងកិកុខំហ្នឹងមិនយ៉ាងកេងកិកុទេយ៉ាងកេងយ៉ាងកេងជិកុ ហើយកាត់តាប់ពីងកិរិយានេះច្រើនតែកាច់តាប់ពីងកាច់តាប់ពីងកិរិយាណាគេអសគេកាត់តាប់ពីងទៅអានកាច់តាប់ពីងកិរិយាមគ្គមគ្គកាយេអ្នកវាចាមគ្គអ្នកសាតិតិសេនេះនេះតិតិសេនេះគឺឃើញមិនថាបបជិតថាកុហកទេច្រើនតែសូថាសេកសេសេកសេហើយសេកសេណាមានសេកសេមកពីណាវាអត់មានពាក្យសេកសេទេ តេតៈសេតដាក់ស្រៈអេហើយតោសដាក់ស្រៈអេតេតៈសេមិនសេកសេណាសេក៏អត់មានកៈក៏អត់មានដែរហ្នឹងប៉ុន្តែចេះអាចចេញដែរហ្នឹងចេះអានសេកសេដែរហ្នឹងហើយមានសេកសេណាតេតៈសេហ្នឹងណាហើយសុគៈតាំងកតាំងអត់ទៅសុគៈតាំងទេទៅសុកតាំងទៅសុទៅសុកតាំងអត់មានកៈទេគឺសុគៈណាសុគៈតាំងកតាំង សុគតាំងកតញ្ញេហើយសត្តាសញ្ញិណោអធិយេចសត្តាអសញ្ញិណោកតាំងបញ្ញផលังម៉ៃហੰងសពេភាគីភវន្តតេយេតាំងកតាំងសុវិតិតាំងទាំងនឹងបញ្ញផលังមេយេយេចតតថនិជានំតេនេះមានបបជាតិមួយចំនួនក្រហមមួយចំនួនចតតថនិជានំតោអ្នកខ្លះថាត សម្បូរតែតុអត់ផងតាក់ផងតាក់ផងតុផងមិនដឹងណាសម្បូរតែតុចូលជួយលឺសូរសំឡេងតុច្រើនអត់សូវលឺសូរតេតុតាក់តុតាក់ប៉ុន្តែអត់មានតុតាក់ប៉ុណ្ណឹងតេសោះណាអសគេសេតេឲ្យច្បាស់ចេះប៉ុន្តែទៅជាតុតាក់តុតាក់នៅទៅណាអស់តុតាក់តុតាក់ណាដឹងមកពីអីមកពីថា tower ចាំតាមវាភាគច្រើនគឺចាំតាមគ្នា អូខេអរគុណចាំតាមគ្នាខ្ញុំយើងមិនបន្តឲ្យទេប៉ុន្តែគុណចាស់អង្គខ្លះក៏សូត្របួសយូរប៉ុណ្ណាប៉ុន្តែសូត្រដល់អញ្ចឹងណាអត់បានមើលលោកអត់បណ្ឌិតណាអានឲ្យថាចាំតាំងពី4ណែនមកណាណាចាំតាំង4ណែនមកដល់ពេលចាស់ហើយភាសា30 40អីនៅតែសេកសេសេកសេសុកតាំងសុកតាំងហ្នឹងឯងអត់មានអត់មានកែទៅណាសោះខុសរត់ខុសជីវិតហ្នឹងទៅណា ហើយតិនេះណាអឺណាហ្នឹងបញ្ជាក់ឡើងវិញមកកន្លែងហ្នឹងគឺតិមិនមិនតោទេណាអឺជានន្តិមិនមែនជានន្តៈហើយក៏មិនមែនជានន្តោដែរជានន្តិណាហើយកន្លែងលោកកម្មហិយេនេះលោកកម្មហិយេនេះពីច្រើនក៏ធ្លាប់ខុសដែរ ទៅជាលោកកម្មយេលោកកម្មយេលោកកម្មយេលោកកម្មយេលោកកម្មយេលោកកម្មយេអញ្ចឹងណាដល់ពេលហោអេគេបាត់តណាបាត់ហើយលោកកម្មហេយេហ្នឹងបាត់ហោជើងជើងហោស្រអេហ្នឹងបាត់ហោអេបាត់ហើយហ្នឹងទៅជាកម្មយេកម្មយេកម្មយេហ្នឹងមកពីអត់បានមើលច្បាស់តាមពិតលោកកម្មហេមិនកម្មៈទេកម្មហេយេហ្នឹង មានឃើញសោតសោតខុសពាក្យច្រើនរឿងអ្នកដែលមិនចេះអសររឿងអ្នកដែលសោតតាម គ្នាហ្នឹងយើងមិននិយាយទេ យើងនិយាយតែចេះអសរឲ្យមិនព្រមមើលមិនព្រមបណិតនេះយូរយូរទៅសោតខុសគ្នាអញ្ចឹងចេះឆ្ងល់ទេលោកអង្គនោះសោតពាក្យអញ្ចេះញោមនោះសោតពាក្យអញ្ចេះមិនក៏ខុសខុសគ្នាអញ្ចឹងបានលោកតាក្រមងុយកាត់សរសេរកាត់សរសេរធัวអាសេពីអប់រំនោះណាខ្ញុំ សវណ្ណនឹកចាំទេណាព្រះព្រះធរព្រះពុទ្ធតែមួយអង្គណាណាព្រះធម៌ប្រពុតតែមួយអង្គលោកសង្ឃបូរៀនមានដោយវត្ត សង្ឃខ្លះចេះស្ទើមិនចាំស្ទាត់ភ្លើភ្លើសោតភ្លាត់មិនដឹងខ្យល់គេប្រាប់តែខុសប្រកាន់ខឹងមិនដឹងថាខ្លួនវាមិនដល់មិនដែលសួរគេព្រមមិនឆ្ងល់សង្កល់ថាខ្លួនត្រូវមិនខុសណែហ្នឹងគឺខ្លះចឹងសង្កល់ថាខ្លួនត្រូវមិនខុសមិនដែលសួរគេសោតខុសក៏មិនសួរគេ អាហ្នឹងមិនល្អទេអញ្ចឹងអឺពេលវេលាអាចថាយើងអាចនឹងលើកយកធัวទឹះនេះទៅសប្តាហ៍ក្រោយមួយទៀតចឹងទៅ យើងនឹង នៅ មានពាក្យជជែកគ្នាទៀតតែយ៉ាងណាអាត្មាបញ្ជាក់ឡើងវិញថារឿងដែលយើងផ្សាយបនដល់អ្នកដតីនេះក៏ឧទ្ទិសបនអ្នកដតីចែកបនអ្នកដតីនេះ មិននិយាយថាតើគេអនុមោទនាមិនបានបនបើគេមិនអនុមោទនាទេយើងអត់បានបនគឺអត់នឹងនិយាយទេដូចធ្វើយ៉ាងកេងនេះអញ្ចឹងតែព្រះអង្គផ្សាយព្រះអង្គមាន ចិត្តជ្រះថ្លាព្រះអង្គមាន ចិត្តល្អព្រះអង្គចែកបនដល់មនុស្សទេវតាព្រមទាំងអស់ទាំងសត្វមានសញ្ញាមិនមានសញ្ញាតាមពិតសត្វអត់សញ្ញាមិនអាចមកអនុមោទនាបានបានទេប៉ុន្តែព្រះអង្គមាន ចិត្តទូលាយព្រះអង្គចែកទាំងអស់ហ្នឹងទោះបីជាយកក្តីមិនយកក្តីយកបានក្តីយកមិនបានក្តីគឺព្រះអង្គចែកទាំងអស់ហើយ ព្រះអង្គប្រាប់ទៀតបើសិនជាសត្វដោយណាមិនដឹងទេពឹងទេវតាទៀតឲ្យទៅប្រាប់ឲ្យផលទៅប្រាប់ឲ្យផលណែហ្នឹងគឺយើងនិយាយពីធัวយ៉ាងកេងនេះមិនមែនតលថាអូចែកបនគេគេអនុមោទនាមិនបានបនបើគេមិនអនុមោទនាទេមិនបានបនទេគឺអត់មាន និយាយចឹងទេណាឲ្យតែមានចិត្តល្អចែកហើយអាហ្នឹងគឺបានបនចែកហើយរឿងអ្នកយកមិនយកអាហ្នឹងជារឿងរបស់អ្នកនោះទេហ្នឹងគឺយើងមានធัวយ៉ាងកេងនេះជាគ្រឿងបញ្ជាក់ណាបៃដកភាក 72ទំព័រទី9និងទំព័រទី10គុណចាស់ញាតិញោមអាចពិនិត្យមើលបានណាឥឡូវខ្ញុំណាគិតថាប៉ុណ្ណឹងសំចាស់ផ្លៃលោអស់ម៉ោងអីដល់ម៉ោងដល់អីឃើញគុណចាស់ក៏ហែបញឹកញាប់ផងហើយញោមអ្នកស្មូតហ្នឹងក៏អង្គុយចាំដែរមិនដឹងថាមានធរៈអីត្រូវទៅស្មូតដល់ណាទៀតទេល្ងាចនេះបងមានបនបច្ច័យ4ចម្រើនអាយុឯណាណៃអីផ្លៃលោជាប់មកក្រេពីក្រេទៀតបង អនុមោទនីណាសាធុសាធុអរគុណទៀតហ្នឹងហើយកណាកាហៀមច្រើនដងដែរហើយមកពីជិតដល់ម៉ោងហើយអញ្ចឹងនៅសល់ពេលវេលាតិចតួចដើម្បីឲ្យញោមនៅស្អាតកកទេនៅស្អាតកកទេនៅស្អាតកហ្នឹងហើយឥឡូវនៅសល់ពេលតិចតួចឲ្យញោមអឺ not net mom ដើម្បីបន្តនៅស្មូតសរសើរតិចមើលគុណចាគុណចាយណាថ្មឯងគុំអត់មានសេវាមិនទេនេះឥឡូវជើញចាស់ជើញពិសាអើជើញស្មូតចាស់ណាអត់មានសេវាណាសាធុសាធុសាធុព្រះកាំងរណា ភ្លឺថ្លាក្រៃបានស្ដាប់បានយល់រូថាថ្លៃយកមកកែខៃឆ្នៃជេ ថពីរុំប្រងប្រាប់ច្បាស់ព្រះថភ្លឺណាស់ឈ្នះងឹតកំចាត់អង្គវិជា មេរូបរិទ្ធអប់មរំជីវិតកិតត្រឹមត្រូវរស់មាន ព្រៀងថកំដចិត្ត រុងដោយសច្ចរិតអត់លងំក្លៅរុងស្គាល់ធម្មសច្ចចាំជ្រៅយល់ដឹងត្រឹមត្រូវ លែងញប់ញជីវិតលោកីខ្លៃមានទុកលោកភាក់លុយលុកមុខលោកកថា មានទុកសំកប់សឹកត្រែកអបានស្ដាប់ព្រះធម៌ក៏យល់ត្រូវសូមអនុមោទនា ធុសាធុអរគុណណាញោមណេតមុំដែល បានជិតពេលវេលាដ៏ខ្លីហើយប៉ុន្តែមានការចូលរួមស្មូតយ៉ាងពិរោះបោះក្បាយហើយ មានន័យអត្ថន័យល្អទៀតក្នុង ការត្រួតត្រងនៅនៅបពធរប្រពៃណីខ្មែរផងហើយនឹងបានសរសើរនៅបឋមកថាធ្វើឲ្យធម្មគុតធម្មកថាមានភាពមានញញឹមអញ្ចឹងទៅទេសនារស់អញ្ចឹងណាណាសូមអរគុណ គុណដល់គុណចាស់ហើយនឹងសូមអរគុណដល់ញោមសវណ្ណញោមណេតមុំមេតាសូមជួបតែសុខចម្រើនពុទ្ធពរតម្លៃ4ប្រការប្រាថ្នាយ៉ាងណាសួយបានសម្រេចដូចសេចក្តីប្រាថ្នាសូមថ្វាយបង្គំលា សូមចម្រើនពរលាសន្យាអរគុណព្រះអង្គដល់កិត្តិយសកណាតែលអាក់អ៊ូលទូស័ព្ទហ្នឹងវាអត់លឺច្បាស់ហ្មងទេព្រះអង្គអេសាធុសាធុសូមចម្រើនពរលាបាយបាយ